រិមិត្តជាទីមេត្រីដោយ សារភ្លើង ប្រច័នសម្លាប់បរិសម្នាក់ដោយកាត់ក្បាល ខាត់ខ្លួន ពីរនាក់ប្តីប្រពន្ធជនសង្ស័យពីអ្នកប្តីប្រពន្ធត្រូវបាននគរបាលព្រំប្រទានក្រសួងមហាផ្ទៃស្រាវជ្រាវឃាត់ខ្លួននៅព្រឹកថ្ងៃទី6ខែកុម្ភៈឆ្នាំ2023នៅចំណុចផ្លូវលេខ130សង្កាត់ព្រៃភ្នៅខណ្ឌព្រៃភ្នៅរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់បុរសម្នាក់ក្នុងសភាព ដាច់ក្បាល ចេញពីស្មានិងមានស្នាមរបួសពេញខ្លួន នៅ កន្លែងលៀងឡាន ដែលទុកចោលក្នុងខណ្ឌអង្គរកាលពីជាង1ខែមុនចុងសង្ស័យទី1មានឈ្មោះពេជ្រជីវ័នអាយុ38ឆ្នាំមុខរបរជាងសំណង់និងស្ត្រីជាប្រពន្ធមានឈ្មោះដាយ៉ាអាយុ30ឆ្នាំ។ សមត្ថកិច្ចបានបញ្ជាក់ថាក្រោយពីធ្វើការសាកសួរជនសង្ស័យមានឈ្មោះពេជ្រជីវ័នបានសារភាពថាខ្លួនពិតជាបានកាប់ជនរងគ្រោះដាច់ក្បាលពិតមែនដោយសារតែការប្រច័ណ្ឌសូមរំលឹកថាកាលពីព្រឹកថ្ងៃទី26ខែធ្នូឆ្នាំ2022មានករណីប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមក្នុងកន្លែងលាងរថយន្តស្ថិតនៅជិតច្រកចូលផ្សារទំនើបជីបម៉ង់50ម៉ែត្រភូមិថ្មីសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ។ ចាករណីឃាតកម្មមួយដែល ជនសង្ស័យធ្វើការកាត់ក្បាលជនរងគ្រោះនោះឥឡូវនេះចាប់បានឃាតករហើយដោយជាង1ខែ គឺធ្វើឲ្យ សមត្ថកិច្ចខាត់ខ្លួនបាន ដោយខាត់បានប្តីម្នាក់ហើយនិងប្រពន្ធម្នាក់ដែលបុរសជាប្តីបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពកាត់ក្បាលរបស់ជនរងគ្រោះពិតមែន។